លើក្នុងពេលនេះអូនឯងត្រូវតម្កល់ចិត្តជាថ្មីតម្កល់ចិត្តជាថ្មីព្រោះការសិក្សានៅកម្មដ្ឋានគឺវាមានជួបនឹងអារម្មណ៍ផ្សេងៗយ៉ាងច្រើន ដែលយើងមិនអាចដឹងបានហើយយើងអត់ស្គាល់បានដល់ចម្រើនកម្មដ្ឋានទៅកើតពលឺហើយចេះតែឃើញរូបវាច្រើន ឃើញទេវតាខ្លះឃើញប្រេតខ្លះឃើញអមនុស្សខ្លះដោយប្រការៈផ្សេងផ្សេងមួយបានពណ៌នាមិញហ្នឹងចាំស្ដាប់ ឥឡូវនេះទី1គឺយើងត្រូវតម្កល់ចិត្តខ្វាយខ្លួនជាបាបសក់មិនខ្វាយហ្នឹងមិនមានថាតាមណាខ្វាយខ្លួនជាបាបសក់ជាអ្នកដល់នៅប្រត្រៃរតបានន័យថាយើងទៅនមស្ការចំពោះតែព្រះពុទ្ធ ចំពោះតែពធចំពោះតែប្រសង់ពុទ្ធពធប្រសង់គឺមិននមស្ការចំពោះទេវតាចំពោះព្រំឬក៏ជនណាម្នាក់ក្រៅអំពីប្រពុតឡើយគឺយើងដាក់ចិត្តជឿតែទៅលើពុទ្ធពធប្រសង់មិនជឿអ្វីក្រៅអំពីប៉ុណ្ណេះនឹងគណិតទី1 ចំណុចទី2តម្កល់ចិត្តនៅក្នុងសិលមិនកាន់សិលមកសិល5ដល់នៅក្រៅសមាគមតម្កល់ចិត្តនៅក្នុងសិល5ទី1វិចារការសម្រាប់សត្វសំបីមុខសម្មើឬក៏អ្វីក៏ដោយគឺយើងអត់ចំណត់ឲ្យតែចាប់មានជីវិត ទី2មិនលួចទ្រព្យទេបើចង់បានអ្វីសុំគេទី3មិនស្រឡាញ់ប្រពន្ធកូនគេខុសច្បាប់ទី4មិននិយាយកុហកទី5មិនប្រសាស្រាសត្វស្វឹងនេះ5មុខនេះណានេះចំណុចទី2មានអង្គចិត្តឲ្យសុខឥឡូវតម្កល់ចិត្តចំណុចទី3 ហើយក្នុងការរក្សាសិល5នោះត្រូវរក្សាពិនិត្យពិច័យអំពីកម្មបត្តិនេះកម្មបត្តិ20កម្មបត្តិ80នេះ កម្ម10 20កម្ម10 40កាយកម្ម3វិច័យកម្ម4មនោកម្ម3អកុសល10អកុសល10 20និងកុសល40អកុសល40នេះអូនឯងទៅពិនិត្យជាមួយនឹងជីដូនទៅគឺថាអាត្មាបានស្គាល់ចាប់ពីក្រុមនេះទៅពីមុនមកអាត្មាមិនបានដឹងដែរអត់ដឹងថាគាត់មករៀនកម្មដ្ឋានណាផងទេ ព្រោះតែព្រឹកមិញគាត់អញ្ជើញទៅ5អញ្ចឹងអាចារ្យកាយិនកម្មដ្ឋានគឺត្រូវប្រាប់អាចារ្យមុននេះត្រូវប្រាប់អាចារ្យមុនអាចារ្យនឹងនាំធ្វើកិច្ចនៅអ្វីអ្វីដែលត្រូវធ្វើមុនសមាធិហើយកិច្ចចម្បងដែលសាធុជនដែលចម្បងកម្មដ្ឋានទៅធ្វើ គឺជាអ្នករក្សាសិលថែទាំកុសលកម្មបត់10ឬ40កុំឲ្យដាច់ហើយនឹងដល់នៅត្រៃសណគមនេះទៅការចម្បងមុននឹងចម្រើនកម្មដ្ឋានត្រូវជំរះសិលត្រូវសមាធិសិលលើកចំណុចមួយទៀតបន្ទាប់ពីដល់ត្រៃណគមហើយនឹងសិលមកត្រូវចម្រើនអាណាបានសតិនឹងស្របវាហើយ ណាស្រាប់សិក្សាច្រើនគ្រូណាស់មកហើយតាមស្ដាប់ទៅឃើញថាច្រើនគ្រូហើយឥឡូវមកដល់ពេលនេះដល់ចម្រើនណាបានផ្សេងទៅស្រាប់តែឃើញរូបឈានទាំងឡាយណាអានឹងគេហៅរូបឈានហើយតែរូបឈាននោះដែលឃើញចឹងត្រូវលះចេញព្រោះមិនមែនជាអារម្មណ៍របស់កម្មដ្ឋានដែលយើងទៅចម្រើនទេ អញ្ចឹងបានថារឿងចម្រើនកម្មដ្ឋាននេះគឺថាណាប៉ាមសិនអាចឃើញអាចអាចដែរដោយសារយើងប្រើសតិណាអត់ខ្លាចអីក្រៅអំពីយើងប្រើសតិទេព្រោះណាប៉ាមសិនចម្រើនទៅត្រូវកើតពលឹង នេះពេលកើតពលឺគេហៅថាអុកហនិមិត្តនិងព្រាភិសនិមិត្តបើកើតលឺទៅឆ្លោះឆ្លោះចេញរូបមកឃើញជានេះឃើញជានោះអីចឹងទៅដោយសារអំណាចរបស់ខ្លួនឆ្លប់ពីសំពីអតីតមកសំសំណាឆ្លប់ឃើញពីមុនមកហើយដល់មកអង្គុយទៅយើងកម្មដ្ឋានណាក៏ដោយវាវាវាឃើញហ្មងវាឲ្យបច្ច័យ គេហៅថាឧបនិស្ស័យខ្លះឃើញអាតប់ហើមប៉ោងបែកខ្ជាយទៀតវាដែរតែសោប៉ុនខ្សែហ្នឹងវាល្អល់ខ្លោចទៅមកតែនៅក្នុងពេលនេះគឺយើងអត់អត់យកទេយើងអត់យកទេយើងលុតចោលទាំងអស់ គឺថាបាបកគិតតែយកសតិនេះតាមខ្សត់ប្រមូលចិត្តដាក់នៅក្នុងដើមទ្រូងមកកុំដាក់នៅនេះកុំដាក់នៅនេះយកមកដាក់នេះគឺថាអង្គុយពេលហ្នឹងទៅបញ្ចូលចិត្តមកនៅក្នុងទ្រូងហើយមូលនៅក្នុងទ្រូងទៀតហើយរលឹកនៅដង្ហើមចេញនិងដង្ហើមចូល ដង្ហើមចូលដឹងដង្ហើមចេញមកដឹងដង្ហើមចូលទៅដឹងដង្ហើមចេញមកដឹងគឺថាឲ្យនៅក្នុងទ្រូងកុំឲ្យចិត្តនឹងចេញទៅក្រៅ កុំឲ្យចិត្តនឹងទៅឃើញសភៅទៅឃើញសុគន្ធទៅឃើញតោបទៅឃើញតវលតោបទៅឃើញទៅទេឬឃើញទេផ្ដាឬឃើញប្រែតឃើញត្រង់អីអត់អត់ឲ្យចិត្តយើងទៅឃើញទេព្រោះវិជាយើងមិនទាន់ដល់រៀនធម៌នោះទេណាគឺថាវិជាចិត្តមិនទាន់ដល់ការឃើញ ហើយមិនតន់ដល់ការសិក្សានៅធម៌ដែលឃើញនោះទេនេះមិនតន់ត្រូវសិក្សាមិនត្រូវសិក្សាណាគេថាមិនមិនតន់សិក្សាគឺមិនបានមាននៅធម៌នោះទេហើយក៏មិនត្រូវយកមកសិក្សាដែរណាអញ្ចឹងធម៌ដែលយើងទៅសិក្សានេះគឺធម៌នៅនេះ ប្រមូលចិត្តដាក់ក្នុងដើមទ្រូងដកដង្ហើមចូលទាំងទាំងមកផ្សិតទៅហើយដកដង្ហើមចេញមកសតិនៅតែក្នុងទ្រូងក្នុងពោះធ្វើតែណាដង្ហើមចូលដឹងដង្ហើមចេញដឹងសតិរលឹកតែដង្ហើមចូលនិងដង្ហើមចេញយល់ទេណាចូលវែងដឹង ចេញវែងមកដឹងចូលវែងទៅដឹងចេញវែងមកដឹងដល់ធ្វើយូរយូរដង្ហើមដឹងខ្លីជាងការមានបតិកម្មនៅក្នុងកាយយើងដំណើរស្ទឹងក្បាលស្ទឹងដៃស្ទឹងជើងលមាស់មុខលមាស់មាត់លមាស់តិចជាងទៅលើជាងទៅតើ វាខ្យល់នឹងវាធាក់ឡើងលើចុះក្រោមមកវាជែកសាច់ធ្វើឲ្យល្មាស់ធ្វើឲ្យរសៃរសឹកប៉ុន្តែសតិយើងនេះអត់មានបានគិតរឿងហ្នឹងទេ អត់បានមានគិតរឿងតឹងក្បាលតឹងដៃតឹងជើងលំោះមុខលំោះមាត់នឹងទេតែតែស្មារតីយើងគឺរលឹកតែដង្ហើមចូលនិងដង្ហើមចេញតែម្យ៉ាងគត់ណាដង្ហើមវែងចូលវែងចេញដល់ចម្រើនយូរយូរដង្ហើមខ្លីខ្លីចូលខ្លីចេញដល់ចម្រើនយូរយូរទៅដង្ហើមកាន់តែខ្លីទៅខ្លីទៅញឹកទៅញឹកទៅសតិយើងតាមដានខ្យល់ខ្លីទៅខ្លីទៅញឹកទៅញឹកទៅរហូតដល់ស្ងប់ ដល់ពេលស្ងប់បានន័យថាស្ងប់ដង្ហើមនៅជួយរបរទាំងអស់នៅតែដង្ហើមស្ដើងស្ដើងនៅក្នុងកាយយើងនេះនៅតែដង្ហើមសឹងតែគ្មានដកចូលទៅស្ដើងដកចេញមកស្ដើងស្ដើងតិចតិចសឹងតែគ្មានទៀតគឺកាត់យកទៅណា អត់ទៅឃើញពលឺអត់ទៅឃើញរូបអត់ទៅឃើញនិមិត្តអីទាំងអស់ណាអត់មើលអីអត់ស្ដាប់អីអត់ឃុំក្លិនអីអត់យករសជាតិអីទាំងអស់គឺគិតតែពីដង្ហើមចូលដង្ហើមចេញចម្រើនដង្ហើមស្ដើងស្ដើងគល់អស់ដង្ហើមអត់មានទេអង្គុយស្ងៀមហើយនឹកក្នុងទ្រុងក្នុងពួងមើលមានដង្ហើមទេបើមានដង្ហើមកើតឡើង ចេញចូលចេញចូលចាប់ចម្រើនវិញចូលដឹងចេញដឹងចូលដឹងចេញដឹងអត់មានធ្វើអីទេអត់មានធ្វើអីទេចូលដឹងចេញដឹងចូលដឹងចេញដឹងគិតតែប៉ុណ្ណឹង នឹងគិតតែចឹងគិតតែប្រឹងវែងចូលដឹងវែងចេញដឹងយូរយូរខ្លីចូលដឹងខ្លីចេញដឹងស្ងប់ដឹងដង្ហើមល្អិតដឹងអស់ដង្ហើមដឹងកើតដង្ហើមវិញដឹងដឹងរហូតដឹងតែខ្យល់ដង្ហើមចេញចូលសម្រាប់គាត់តាមបានទេចាគឺគឺពីពីនឹងទៅគឺចាប់ពីពីនឹងទៅគឺសិក្សាផងនេះ អត់អត់តនិយាយធរអីដែលឃើញដូចនិយាយមិញនេះអត់មាននិយាយនេះគាត់ហ្នឹងណាចាំពេលណាដែលត្រូវរៀនបានរៀនមកណែគឺថាខសម្រាប់មើលចេះមើលចុះមាននៅក្នុងសាសនាពុទ្ធតែខនោះតើតែយកគ្រូវិជ្ជាអង្គណាមួយដែលរៀនទៅដល់ចិត្តបតិឈានសមាបត្តិណ៎ ដល់ទៅថ្នាក់ខ្ពស់ចិត្តតទៅជឿនសមាបត្តិគឺបានរៀនធម៌អស់បានហើយអត់មានសង្សារមានបញ្ហាអីតោះព្រោះចិត្តដល់ការរៀនចិត្តត្រូវរៀនចិត្តត្រូវរៀនចិត្តដល់ការរៀនចិត្តត្រូវរៀនចិត្តដល់ការរៀនតែឥឡូវនេះចិត្ត មិនត្រូវរៀនចិត្តមិនទាន់ដល់ការរៀនទេចិត្តមិនត្រូវរៀនចិត្តមិនត្រូវដល់ការរៀនទេ នេះអញ្ចឹងតើរៀនធ្វើអីនេះដង្ហើមចូលវែងដង្ហើមចេញវែងដង្ហើមចូលវែងដង្ហើមចេញវែងដង្យូរយូរដង្ហើមខ្លីខ្លីចូលដង្ខ្លីចេញដង្ខ្លីចូលដង្ខ្លីចេញដង្ដង្ហ្នឹងយូរយូរដង្ហើមស្អប់ទៅល្អិតទៅនៅដង្ល្អិតទៅចំណាំអានេះដង្ហើមបន្តិចបន្តិចបន្តិចបន្តិចរហូតដល់ស្ងប់ស្ងប់ហើយកើតឡើងវិញហើយតាមដង្តាមដង្ដូច ដូចគ្នាដូចយើងសិក្សាដូចគ្នាទាំងអស់ហើយខំប្រឹងពិចារណាស្វ័យសមាគមសិលនិងកម្មបត្តិ យល់ទេគឺធ្វើតែប៉ុណ្ណឹងកិច្ចការដែលយើងទៅសិក្សានៅក្នុងពេលនេះគឺយើងទៅរៀនប៉ុណ្ណឹងកុំឲ្យចិត្តពេញក្រៅចិត្តពេញក្រៅឃើញកុំឲ្យពេញក្រៅឲ្យឲ្យវានៅតែក្នុងនោះអង្គុយទៅមើលតែខ្យល់ចូលតែខ្យល់ចេញអត់មានឲ្យឃើញរូបអីលះចោលអស់លះការឃើញលះការឮតតទាំងអស់តទាំងអស់ អត់យកយេវាឧទាហរណ៍ឧទាហរណ៍ថាយើងត្រូវការជីកបោកត្រូវការយកក្បោកណាគោលដៅរបស់យើងថាអាត្មាញធ្វើដំណើរទៅនេះត្រូវការជីកក្បោកនេះ អ្នកដែលត្រូវការជីត្បូងផ្ដោះជីងជួបថ្មឬចោលអត់យកកាលណាឡាយជាងអាចថ្មធ្វើឲ្យគឺដំណើរនៃការជីយកថ្មអត់យកជីទៅជួបឈើអត់យកជួបដីប្រឡាក់ដោយដៃក៏អត់យកអត់យកទាំងអស់ជួបដីក៏អត់យកដែរលុះត្រាតែជីកទៅចេញផ្លោតផ្លេកមកបានខ្ចប់យកមក ទិសដៅអញ្ចឹងទិសដៅដែលយើងត្រូវរៀននេះគឺយើងរៀនខស្ងប់នេះទិសដៅលមាស់ដៃលមាស់ជើងលមាស់មុខលមាស់មាត់តឹងមុខតឹងមាត់ណែនក្បាលទុកដូចដុំដី ទឹកដូចជាដុំឈើដែលយកជីវចរលើការជីកទៅដីដែលជីកជប់ណាអានឹងអត់យកចិត្តទុកដាក់ទេបោះចោលអស់ឃើញនេះឃើញនោះបោះចោលអស់ តទៅដល់ចម្រើនទៅរហូតដល់ស្ងប់យកមកដល់កន្លែងស្ងប់មកចម្រើនទៅរហូតដល់ចិត្តស្ងប់កាយស្ងប់ចិត្តស្ងប់នេះកាយស្ងប់ចិត្តស្ងប់បើកាយមិនទាន់ស្ងប់ចិត្តមិនទាន់ស្ងប់ទេគឺនៅតែចម្រើនយករហូតដល់កាយស្ងប់ចិត្តស្ងប់ កាយស្ងប់កាយមិនកម្រើកញាប់ញ័រចិត្តស្ងប់គឺចិត្តមិនប្រែប្រួលអីទាំងអស់គឺចិត្តនៅត្រងើយកន្តើយហើយតាមលើខ្យល់ដ៏មានសភាពល្អិតចូលនឹងល្អិតទៅនេះដាក់តាន់ណានឹងចាំណានឹងចាំមេរៀនណានេះមេរៀនដែលយើងត្រូវសិក្សាចាប់ពីពេលនេះតើគឺអមអាស័យទៅលះបង់ការធ្វើនឹងចោលទាំងអស់លះបង់ការស្ដាប់នឹងចោលទាំងអស់ យកបង្ការភូមិក្លិននឹងចោលទាំងអស់ឲ្យយកមកធ្វើជានិមិត្តព្រោះអានោះទុកដូចជាដូចស្មាននិយាយមែនថាបើយើងពីនេះទីយើងវិញថាដូចជាដុំដីឬក៏ដុំឈើឬក៏ដីប្រឡាក់ដោយចិត្តដែកដែលគេត្រូវឬចោល ដើម្បីគឺធ្វើដំណើរចុះទៅរកត្បូងឬពេជ្រដែលគេត្រូវរកកាលណាបើយើងលវលតែយកចិត្តទៅដាក់នឹងរបស់ទាំងអស់នេះបំណងយើងនៅត្រូវយកខាងសេចក្តីស្ងប់អត់បានទេយកអត់បានទិសដៅអត់បានអាឬក៏ប្រៀបដូចជាអ្នកធ្វើដំណើរទៅកាន់ទិសដៅ ហើយចង់ទៅភ្នំភ្នំពេញទៅភ្នំដូនពេញយើងចង់ទៅកាន់ភ្នំដូនពេញដើម្បីទៅនមស្ការចំពោះព្រះត្រៃរតន៍នៅកន្លែងនេះហើយធ្វើដំណើរទៅនេះដល់ទៅវាជួបកង់ជួបម៉ូតូជួបឡានជួបមិត្តជួបសម្លាញ់ជួបផ្លូវបែកពី3ផ្លូវបើកពី4ជួបលខោនជួបអាយ៉ៃជួបអ្នកអម បើសិនជាយើងមកធ្វើដំណើរនេះឡើយតែអែអង្គឡើយតែមើលឡើយតែចោចចំយ៉ាងហ្នឹងទិសដៅទៅនមស្ការព្រះនៅក្នុងដូនពេញអត់បានសម្រេចអត់ដល់យើងយើងរវល់តែរយៈនិងអបអសាទរនៅអ្វីដែលនៅកណ្ដាលផ្លូវយ៉ាងណាដូចគ្នាអ្នកចម្រើនខស្ងប់នេះដល់តែរវល់ទៅសោមនស្សនឹងនិមិត្ត ទៅទួមនោះនឹងការចុកចាប់នឹងរបស់រវល់រស្ទារវល់អង្អែរវល់ស្អូនស្អែអត់បានដល់ទិសដៅទេអញ្ចឹងតើតែកុំយកចិត្តទុកដាក់នឹងរបស់នេះដែលនៅចំកណ្ដាលផ្លូវនៃការធ្វើដំណើររបស់យើង អត់ទាន់ទេអញ្ចឹងណាអញ្ចឹងនមស្ការចំពោះពុទ្ធពធប្រសងតាមសិល5រក្សាកម្មបត្តិកុសលឲ្យបរិសុទ្ធហើយចម្រើនអាណាបានស្ទេមិនហាមពេញវែងចូលវែងពេញខ្លីចូលខ្លីរហូតដល់ស្ងប់ស្ងប់អង្គុយស្ងៀមចាំលើខ្យល់កើឡើងវិញហើយចាប់ធ្វើតទៀតបន្តនេះវិសាលបងមួយបទទេសនាដែលអាត្មាភាព លើកឡើងសម្ដែងក្នុងពេលនេះចង់បញ្ជាក់អំពីបន់ដែលកើតឡើងក្នុងពេលនេះបន់ក្នុងពេលនេះហៅថាបន់កឋិនទៀតជាបន់មួយយ៉ាងសម្បើមជាបន់មួយយ៉ាងឯងនៅក្នុងចំពីព្រះពុទ្ធសាសនាលោកបានបញ្ជាក់ថាបន់កឋិនទានដែលបុគ្គលបានធ្វើម្ដង ទៅតាមចាលតាមវេលាតាមពេលតាមសម័យដែលប្រព័ន្ធវិទ្យាទ្រង់បានអនុញ្ញាតបានសង្គ្រោះដល់ពុទ្ធបរិស័ទអាចធ្វើបន្តកថាពីនេះអាស្រ័យនឹងសំជាបំមានផល្លានិសំច្រើនណាស់ដំណើរដែលខ្លួនបាន នៅក្នុងពុទ្ធសាសនាមានច្រើនបុណ្យនៅក្នុងវិន័យក៏មានច្រើននៅក្នុងកសលក៏មានច្រើននៅក្នុងអភិធម្មក៏មានច្រើនចំណុចបុណ្យដែលតកតងទៅដោយអាមិសធានអាមិសធាននេះគឺបានដល់បច្ច័យ9 មានជ័យវោបច្ច័យបណ្ណបាបច្ច័យសនាសមបច្ច័យនិងវិញ្ញាណទុតិយបច្ច័យក្នុងចំណោមបច្ច័យទាំង4នេះលើកយកជ័យវរៈបច្ច័យមួយយកមកគូយកមកចំណែកព្រោះវត្ថនទានដែលកើតឡើងក្នុងពេលនេះបើគ្មានស្បងស្បៃត្រៃជីវរទេអស់លោកពុទ្ធបរិស័ទទាំងឡាយក៏មិនអាចកើតឡើងទៅជាកឋិនធានបានដែរ ចឹងបើកថានិទាននេះបឋមវិធានគឺយកជីវរនឹងឯងជាជាធំចំហាយកថាទៅក៏តែមានត្រៃបើមិនគ្រប់ទាំង3ឲ្យបានមួយហើយទាំង3នឹងគឺស្អីខ្លះទៅបានដល់បងមួយជាពមួយសង្កដីមួយ នេះគេហៅថាបដិសម្រាប់ប្រសង់ប្រើប្រាស់នៅក្នុងពុទ្ធសាសនាហើយកថាទាននេះពុទ្ធបរិស័ទទាំងឡាយទុកជាត្រៃទាំងជីវរទាំង3នឹងហែទៅធ្វើកថាទានក៏បានមានតែពីរក៏បានមានមួយក៏បានឲ្យតែមានឲ្យតែខានបើមិនជាគ្មានធ្វើមិនកើតហើយកថាទាននេះគឺ បានតែនៅក្នុងព្រះពុទ្ធសាសនាទេគឺថាអ្នកបួសមានច្រើនណាស់នៅក្នុងលោកយើងនេះគឺបួសក្នុងព្រះពុទ្ធសាសនាក៏មានបួសខាងក្រៅសាសនាក៏មានបួសក្នុងព្រះពុទ្ធសាសនាគឺបានដល់ពិភពសង្ឃដែលបានចូលក្នុងនៅក្រៅសាសនា ពីបញ្ហាដែលដួងមានឧបជាមានគូសូត្រឆ្វេងស្ដាំតែបានញ៉ាត់ជាញ៉ាត់ទៅទៅកម្មវិជាហើយឡើងទៅពីវិខោភាវៈនេះនឹងបានដល់ឋាននឹងកើតឡើងបានមកធ្វើកើត បើមានក្រុមតែសាមណេរក៏អត់ដែរក្រុមតែអ្នកពួកក្នុងពុទ្ធសាសនាមែនប៉ុន្តែមានក្រុមតែសាមណេរអត់ពិខុក៏មិនអាចធ្វើកថានឹងបានដែរនេះសូម្បីតែក្នុងពុទ្ធសាសនាផងក៏មិនអាចបានដែរចំណែកលទ្ធិដតីក្រៅអំពីព្រះពុទ្ធសាសនាដែលលើកហៅថាពីហិរៈសាស្ត្រាសាមណព្រាហ្មណ៍ពួកខាងក្រៅពុទ្ធសាសនាពួកជាតបោ បួសជាស្ត្រីឬក៏សាសនាដទៃដទៃឲ្យតែបួសទៅតាមសាសនាចិនចាមយន្តជ្វាអីចឹងទៅព្រោះថាអត់ធ្វើកឋិននឹងកើតទេកឋិននេះមិនមានដល់បុគ្គលទាំងអស់នោះទេអញ្ចឹងមានតែក្នុងព្រះពុទ្ធសាសនាទេមានតែពិខុទៀតហើយពិខុនឹងទៀតអស់ បានវាខោអង្គណាចាំរសា3ខែទៀតបើមិនបានចាំរសានឹងក៏អត់ចេះខែប្រសិនទៅបានដែរយើងបានថាទឹកមែនតែឃើញអ្នកមកឃើញលោកសង្ឃនឹងចិត្តខែប្រសិនទៅតើតែយើងសួរវត្តនឹងដែរជួនថាវត្តនឹងមានពីខោចាំរសាទេយ៉ាងហើយណាស់ក៏មានមួយអង្គដែរចាំរសាបាន3ខែទេអង្គ បើមិនតែអត់មានកម្មរសា អត់មានវិខោកម្មតាទៅលោកចង់ច្រើនចឹងប៉ុន្តែអង្គខ្លះសាមណេរអង្គខ្លះបាច់ប្រសាអង្គខ្លះអកនកៈមកអំពីវត្តត្រូវទើបមកដល់វត្តនឹងគេចេញភាសាអត់ខែកឋិនទៅបានទេនៅត្រអញ្ចឹងវាលំដាកអញ្ចឹងរឿងទៀតហ្នឹងអញ្ចឹងបាននិយាយចុចទៅទៅព្រះជាម្ចាស់លោកអនុញ្ញាតលោកអនុញ្ញាតថានាលពិខុសទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសង្ឃដែលបានចំរបាអស់ត្រីមាសគឺថាអស់3ខែមិនបាច់បតាទទួលក្រោលព្រមនិងអនុមោទនាកថាបានកាលណាបើពិភពអង្គនោះបានត្រាព្រមនិងអនុមោទនាកថាហើយនឹងនឹងបានអានិសង្ស5ប្រការរបស់ ថ្លៃពេញបរមីថាប្រគុណបានកថានឹងត្រែមកអក្រក្រណាស់មិនមែនងាយទេក្រក្រពិបាកទីទៅតើតែមានលក្ខណៈបែបដូចជាអាត្មាភាពបានបញ្ជាក់ចឹងថាតើទៅនបួននឹងបួនទឹកទឹកត្រឹមត្រូវក្នុងពុទ្ធសាសនាហើយជាពិខុស ហើយបានកម្មសា3ខែបណ្ដាច់ទៀតបានខែកឋិនទៅបានហើយបើអត់ទេខែទៅបានមិនទូកាមហើយមកបែបទៀតគឺថាខែកឋិនទៅនឹងមានខែទៀតបានតែពីថ្ងៃមួយខែអស្សុច រមីខែកដិប29ថ្ងៃបានតែមួយខែហ្នឹងឯងដែលអាចខែកឋិនទៅអាហ្នឹងនិយាយពីកាលនិយាយពីសម័យហើយក្នុងមួយខែ29 ថ្ងៃនឹងទៀតក្នុងវិវត្តនឹងទទួលកថាបានតែម្ដងទៀតបានតែមួយបានតែម្ចាស់មួយដោយពេលនឹងឯឧត្តមលោកទៀតទៀវឯកថាទៅកាន់វត្តណាវត្តនោះតែបានទទួលហើយអត់មានបានទទួលកថាទៅណាទៀតទេម្ដងគឺចប់បានតែម្ដងទេមួយថ្ងៃមួយយប់ហើយថ្ងៃមួយយប់ហ្នឹងបាន แต่มาเนี้ยเวเป็นน้ำเป็นน้ำจอบมันอุเดียวพอทางเนี่ยก็จำหายแต่ทั้งเคยววดมุ้ยมันจำหายเ่าอ่ะแต่ไอ้หายกับทันเขาอ่ ហើយចាទៅតែឡើងមានអាណាម្នាក់កាន់ស្បង់មួយយកទៅពេលប្រគេនលោកពេលព្រលឹមមកធ្វើថាបាត់ទៅអ្នកកនអត់សម្រងទៅនឹងអត់បានហើយអត់ទទួលកើតគឺលោកធ្វើរួចហើយអញ្ចឹងមានកថាហ្នឹងតើធ្វើតទៅសួរ ទទួលដំគាត់នឹងបានប្រាកឋិនហើយនៅបានកូនប្រាកឋិនហើយនៅបានកឋិនចូលហើយនៅបើមានពីចូលហើយយើងចូលលេងខោទៅនឹងរឿងកឋិនទៀតនេះគឺតអញ្ចឹងអញ្ចឹងបានកឋិនម្ដងម្ដងគឺថាមិនដែលពុទ្ធបរិស័ទថែទាំងអ្នកឯងទេគឺតតែ ច្រើននៅគ្នាច្រើនថាមិនបានតែគ្នាច្រើនព្រោះវាចង់ធ្វើដែរដូចជើងវត្តមួយអញ្ចឹងមានបរិស័ទប្រមាណពាក្យច្រើនណាស់អញ្ចឹងវាសុំចូលផងអញ្ចឹងបានជាមានត្រៃឡើង2ឡើង3ហើយក៏មានបរិខានច្រើនប្រចំទៅតាមប្រចំទុំនៅ10អង្គ 30អង្គ100អង្គ200អង្គអីមានខែក៏មិនទៅនោះគឺថាមានគ្នាច្រើនរួមអាស្រ័យគ្នាធ្វើទៅក្នុងពេលតែមួយក្នុងម៉ោងតែមួយក្នុងថ្ងៃតែមួយមិនតែប៉ុណ្្នឹងគឺធ្វើទៅ ហើយតែខុសពីថ្ងៃពីខែនឹងហើយអត់ធ្វើកើតទេតែបើធ្វើបន់ក្រៅពីកឋិនដូចជាបន់បច្ច័យ4បន់កសាងនេះកសាងអីនោះតតែក្រៅពីកឋិនហ្នឹងគឺខែណាក៏បានខែណាក៏បានឆ្នាំណាក៏បានអត់ចេះទោះថ្ងៃដូចធ្វើកាយយកទៅវិញមួយថ្ងៃ10ដងក៏បានថ្ងៃ10នាក់ម្ដងម្ រៈម្ដងនេះចេះតែបានបណ្ឌកឋិនបានម្ដងនៅខុសគ្នាចឹងអជ័យវរដែលយើងប្រពៀនលោកធម្មតានឹងបនបច្ច័យ4ល្អលោកនេះបានធ្វើបនកន្លងមកចឹងថ្ងៃលោកទទួលបច្ច័យ4 5កន្លែងក៏បានតែកឋិនពៀនសពុតដូចគ្នាប៉ុន្តែមានអត្តន័យមានតម្លៃខុសគ្នាយើងទៅឃើញសពុតមួយជាពមួយ យកទៅធ្វើបច្ច័យ4ចពោមួយយកទៅធ្វើកថាខុសនេះមិនមែនតែស្បង់មួយទេបាទចពោមួយសង្កដីមួយហ្នឹងតែទិញពីផ្សារមកបើយកទៅធ្វើកថាអានិសង្ឃផ្សេងបើយកទៅធ្វើបិណ្ឌបច្ច័យ4អានិសង្ឃផ្សេងផ្សេងនេះតែពុទ្ធម្លែហ្នឹងផ្សេងនេះផ្សេងយ៉ាងធ្វើបច្ច័យ4ធូធ្វើខែណាក៏បានដែរ អញ្ចឹងវត្ថុយើងដល់បានអានិសង្សតិចហើយដល់កឋិនកម្មដល់បានសង្ច្រើនរបស់ណាដូចយើងរបស់អូស៊ីនោះដូចធម្មតាតែរបស់ណាក្រមានតម្លៃរបស់នឹងពិតជាថ្លៃតែរបស់ណានៅតាមសារផ្សោធម្មតាវាពេញនឹងវត្ថុវាធម្មតាវាសាមញ្ញដល់វត្ថុចានិសង្សតិចដូច ជីវិតបានយ៉ាងអានិច្ចបច្ច័យ4បើសិនជាធ្វើទៅវាបានតែខាងអ្នកឲ្យទេអ្នកឲ្យនឹងបានបុណ្យបានអានិច្ចហើយលោកសំដែលលោកទទួលទៅនឹងគ្រាន់តែបានអានិច្ចត្រឹមតែដងកាយដឹកបងកាយ ការពារដៃការពារតិចៈលុះរបោបិទបាំងកាយបាំងចិត្តតែប៉ុណ្ណឹងឯងហើយដល់ប្រធមផ្សេងដល់ប្រធមអ្នកឲ្យក៏បានអ្នកទទួលក៏បានបានទាំងពីរហ្មងចំណែកពីខោសោអ្នកដែលទទួលសាវិជនលោកអាចរួចចាក់ទុកទុកគេហៅថាទុ នៅក្នុងសាសនាដល់ទៅ4 5កន្លែងអញ្ចឹងបាននៅក្នុងវិន័យបេដងក៏បញ្ជាអនុសង្ឃទី1របស់ព្រះពុទ្ធសង្ឃថាទី1អនាមនចារោព្រះពុទ្ធសង្ឃនៅក្នុងព្រះពុទ្ធសាសនាដែលបួស វាពិភពផងគ្នាដែលទៅជាមួយនឹងទៅវត្តលាយទៅអវ៉ាស់មិនចេះទៅទេយើងមើលតែច្បាប់ផ្លូវលោកបងសពទៅចឹងណាមុនគេទៅណាគេលាមេក្រុមគេដូចគេមកវាត្រាយ៉ាងណាវិញដូចលោកសង្ឃចឹងគិតថាមុនទៅណាមកណាហ្នឹងក៏លា ហើយបើសិនជាទៅណាស្រ័យចិត្តមិនវានឹងប្រពុតជាម្ចាស់លោកណាបាត់មួយឈ្មោះបាចិត្តយៈហើយបាចិត្តយៈមិនមែនតូចទេបាចិត្តយៈមានន័យថាបាត់នឹងអាចញ៉ាំទៅសលធោឲ្យស្ទាក់ចុះខ្លួននឹងអត់បានចំណេញលក្ខផលទេរកធររកតារកឈានរកសមាធិលពតរៈធរឯណាអងឃើញវាទេព្រោះមានសោកណាស់តែដល់ពេលបានក្រាលក ដ្ឋិននេះមានអានិសង្កដ្ឋិននឹងជួយឲ្យរួចខ្លួនមកឲ្យទៅទុករហូតដល់ពេញបរមីខែប្រគុណថ្ងៃ12នៃអតិតដឹកញាកបោះញាកប្រគុណនោះរួចមកព្រោះថានិសង្កដ្ឋិននឹងខ្លាំងចឹងហើយទី2អាសមាទានចារប្រសងទៅលោកមុនទៅណាលោកត្រូវតែមានស្រ័យនឹងទុកមក តាមមានច្បងសម្រាប់ស្ទៀកមានជពរសម្រាប់ត្រង់មានសំក្តីសម្រាប់ស្ទៀកទៅតណាមកតណាលោកយកសំក្តីទៅតាមទឹកនៅគេថាទឹកនៅវត្តចឹងទៅទៅសឹងឯណាបាត់ទៅហើយចោលសំក្តីនៅវត្តហ្នឹងទៅទូកមក សំពុតនឹងទីនេះសតិយៈវិកោតបាត់បាចតយៈហើយដល់បានប្រាសង្ខណ្ឌអំពីទឹកបរិស័ទដែលបានជើងទៅលោកបានធូរស្រាលអាចទឹកសង្កដីនេះឯងចោលនៅក្នុងគាត់ចាក់សោ ទៅទៅតាមមកតាមបាន4 5ខែអ្នករឿងជួនអញ្ចឹងបានប្រឆាំងពិខងពីបច្ច័យ4ទី3កណៈភេទចិត្តនៅក្នុងសាសនាយើងនេះព្រះសង្ឃចាប់ពីគួនអង្គទៅដែលបានទទួលពុជជនដែលគេប្រវរណាចំឈ្មោះដោយថាយើងប្រសងមុនមកមុនលោកឆាំបាយឆាំចឡឆាំលំប៉ាំងឆាំអីចឹងមកថាចំម៉ាំងម៉ាំង ចឹងបើនិយាយពីពុទ្ធសាសនាវិញអត់បានទេបើគ្មានអានសង្កតੰទេប្រសំត្រូវទោសឧបាសកបាសិកាអ្នកធ្វើទានខ້ອຍបុកបានបន្តិចកម្លាំងបនគួរលោកត្រូវបាត់ហើយអញ្ចឹងទាននឹងមិនស្អាតអ្នកឲ្យកុំស្អាតអ្នកទទួលកុំស្អាតអញ្ចឹងបានតម្រាប់នៅក្នុងពុទ្ធសាសនាយើងគឺច្រើនប្រើកិច្ចផាត់សូមបងទទួលបដកិច្ចទទួលបង្អែមទទួលចង្អាបមិនឲ្យមានឈ្មោះថាជាលិខិត ថាជំនុំថាមិនបានជាមានសខាបតនឹងសាធុជនលោកពុទ្ធជាម្ចាស់សាសនាព្រះអង្គនេះចម្រាញ់ពីខោសំឲ្យលះបង់សេចក្តីឆ្ងាញ់នឹងព្រោះរបស់ពីដើមមកតែលឺសូរសឡកខោឲ្យចង់ហើយគ្រាន់តែលឺសូរហៀទឹកមាត់មកដែរអញ្ចឹងមានបង្អែមួយមានទាំងអាមួយដាក់ចូលទៅលេងនឹកឃើញសឡឆ្ងាញ់ទៅជារឿងធម្មតាវាកាត់បន្ថយនៅតណ្ហាអរសៈតណ្ហា តែដល់បានប្រើកឋិនហើយអនុមោទនីកឋិនហើយអានិសង្ឃជួយជួយព្រះអង្គនឹងឲ្យរួចទៅទានដែលយើងបានពោលថាជាមួយព្រះអង្គក៏នៅតែបរិសុទ្ធលោកសង្ឃក៏បរិសុទ្ធយើងនៅឲ្យក៏បរិសុទ្ធនេះអានិសង្ឃកឋិនទាននឹងមានអានុភាពយ៉ាងនេះហើយទី4ជាវត្តតេជ័យបរាំងពីគោសំនៅក្នុងច្បាប់ពុទ្ធសាសនា របស់ណាចូលទៅការប្រើព្រះលោកហៅថាអបរិកលៀបអបរិកជ័យវរបស់នេះបើសិនជាមានគេប្រពៀនមកលោកទុកបានត្រឹមតែ10ថ្ងៃទេតែលើពី10ថ្ងៃទៅបានបានវាចាប់ទុកនឹងអនុបសម្បំណៈឬក៏វិភពផងគ្នាទេត្រូវទុកអមត្តាចិត្តយៈទៀតតែបើបានប្រាក្រមអនុមោទនាកថានេះរួចហើយមានអានិសង្ឃជួយបាន4 5ខែទៅអត់ញ និងវិបាកគឺសេចក្តីខ្វល់ខ្វាយក្នុងការចិត្តថ្ងៃហើយទី5នោះគឺថា នៃយោតតតិចៃប្រកបពូតោនេសម្ពវិសតិអត្រីកចៃវរណាដែលកើតកើតឡើងក្នុងអវៈក្នុងដែនកថាហ្នឹងអត្រីកចៃវរសម្រាប់ពិភពនៅកម្មតានេះគឺអានិសង្ឃបច្ច័យ4អត់មានទេអានិសង្ឃអីក៏អត់មានដែរតាមហ្នឹងមានតែអានិសង្ឃកថាមួយអញ្ចឹងបានកថាពិបាកធ្វើ មានពេលមានវេលាមានថ្ងៃមានខែដល់បានអានិសង្ឃក៏ខ្លាំងខ្លាំងផង5ខែឥឡូវស្មានិយាយអំពីអានិសង្ឃខាងកុហកម្ដងអានិសង្ឃរបស់កុហកវិញតើយ៉ាងម៉េចដែរចំណាំបើសិនជាយើងបានធ្វើបុណ្យកម្របុណ្យដែលមិនងាយបានធ្វើ មិនងាយបានជួបមិនងាយបានសាងដល់ហ្នឹងគេថាអនុសង្កស័ព្ទនៅក្នុងព្រះពុទ្ធសាសនាលោកបានបញ្ជាក់ថានរជនណាដែលបានធ្វើកឋិនទានម្ដង បស់អាយុសង្ខារបនេះទៅស្លាប់ទៅទៅកើតខាងទូនៅខាងទេវតាមិនខាងទូឲ្យកម្មវិខាងចាកូនមហារីតបតំវៀងមានទុសិតាមនំមាននរតីដល់នំសវតីទេវតា6ជាន់ទៅសោយសុខសោយសម្បត្តិនៃនោះបើអស់បុណ្យអំពីទេវតាមកមកកើតជាមនុស្សមនុស្សនឹងកើតក្នុងត្រកូល តកោពុះបើសិនជាមានកម្មណាមួយជាបច្ច័យតើក្នុងតកោរៀងពីបន្តិចក៏គង់ខ្ពស់ក្នុងបច្ចុប្បន្នដែរប៉ុន្តែលើបានបញ្ជាក់ថានរជននោះមិនឆ្លាប់ទៅមិនតែកើតនៅក្នុងអបាយទេមរុប្រែតអសូរកាយនៃរិឆានហើយក៏មិនកើតក្នុងតកោថោកទៀតដូចជាតកោសុំទានគេបាត់មុខបាត់ក្រោយអត់ ទេអ្នកបត់បោដៃបត់ណៃបត់នឹងជួយមនុស្សព្រោះក្នុងលោកយើងនឹងមានវណ្ណៈមួយទីមួយគេហៅវណ្ណៈស្មាច់ខត្តយៈខត្តយៈខត្តយៈនឹងស្មាច់ខែដៃយ៉ាងទីពីរព្រាមណៈព្រាមណៈនឹងអាចារ្យអ្នកបង្រៀនធម៌ស្មាច់ដឹកនាំស្មាច់ហើយទី3វិជ្ជាអ្នករកពី ចំណួចអ្នកធ្វើស្បែកធ្វើចំការហើយទី4សុត្រៈអ្នកសំទៀនគេអ្នកក្នុងលោកមានវណ្ណៈមួយហើយអ្នកធ្វើកថានិទាននឹងបតាកើតក្នុងវណ្ណៈ2ខាងលើវណ្ណៈលហេមហាមទាល់ក្រោយអត់កើតឥឡូវសុំលើកនិទានមួយនឹងគោសំអានិសង្ឃវិជ័យយក កាលនោះនៅតាមខាងដើមនោះមានកដុំពីរម្នាក់គាត់នឹងតែមានទ្រព្យសម្បត្តិច្រើនកដុំពីរតែធម្មចាស់នៃទ្រព្យមានទ្រព្យសម្បត្តិច្រើនតែមិនដល់មហាសភ័យនេះទាំងកដុំពីរសម័យថ្ងៃមួយគាត់បានធ្វើដំណើរចូលទៅកាន់ព្រៃពេលនោះឯងមានតែចៃកពុទ្ធមកប្រ ហើយបច្ច័យពុទ្ធហ្នឹងនិយាយថាធ្លាប់តែលើឈ្មោះប៉ុន្តែខ្លះអត់ស្គាល់ទេមិនដឹងយ៉ាងម៉េចទេបច្ច័យពុទ្ធហ្នឹងបច្ច័យពុទ្ធហ្នឹងប្រពុទ្ធមួយដែលលោកចេញទៅបួសសាងដូចជាវិខូយើងសពថ្ងៃចឹងតោសក់អញ្ចឹងទៅទុំស្បងស្បៃត្រៃពីលោកចឹងឯងតែលោកប្រាស់ដឹងមួយអង្គឯងមិនបានទេសនាប្រាប់ជនតីទេប្រាស់ដឹងមួយអង្គឯងទៅនៅពៀនមួយអង្គឯងមកមិនដោយសពយុទ្ធ ពុទ្ធទេស្រាប់តែយឺពុទ្ធដែលបានប្រាស់ដឹងហើយគឺព្រះអង្គដើរប្រសាទដើរទេសនាប្រាស់ដឹងមួយអង្គឯងប៉ុន្តែដើរទេសនានឹងស្រាប់តែយឺពុទ្ធដូចជាពុទ្ធយើងនេះឯបច្ចេកពុទ្ធអត់ទេត្រាស់ដឹងម្នាក់ឯងតែអត់រវល់នឹងដើរទេសនាម្នាក់ឯងវត់មកពេកោព្រាមណោឯងទៅនិព្វានម្នាក់ឯងអត់ទៅរវល់ជនណាទេអើដល់ពេលហ្នឹង យាមពីនិយាមពីបច្ចេកពុទ្ធលោកមានចពលហេដែលអនុបាតដែលដៃអត់មានទេអត់មានទេប៉ះហើយកដុំមួយលោកបានចពុទ្ធតែយាមប៉ះវាចិត្តកដុំពីរឃើញអញ្ចឹង ដើរទៅប្រទះភ្នែកអីបងដេកពកប្រហែលផ្សេងពកទេបើអញ្ចឹងចិត្តទៅពៀនីខ្លួនឯងហ្នឹងមកយកទៅខ្វាយលើកពុទ្ធពៀនីមានពុទ្ធថ្មីអីពុទ្ធចាស់បោះមិនមែនចាស់រហូតប្រើការមិនដើមនៅតាមមើលទៅតែពុទ្ធហ្នឹងវាក្បែរតែថ្មីណាយកទៅគេលើកទៅលើកឲ្យពោ បច្ចេកទេសលោកឲ្យពរច្រើនទេតែប៉ុណ្ណេះនេះឲ្យតោថាតែជាកម្មបតិកម្មសំហង្ខបមេវចនិកតោសัพเพបុរិណសង្កប្បាចន្ទោបណ្ណរសយថាមនីជោទេរសយថាអានឹងគិតបច្ចេកទេសអត់មានធោះអីច្រើនមានប៉ុណ្ណឹងសូមអត្តផលគឺផល លាប់ចិត្តតែអ្នកប្រាថ្នាហើយតាំងចិត្តហើយចូលឲ្យសម្រេចដងនេះឲ្យបានឆាប់រស់រាន់ទាន់ចិត្តដូចជាចែកមីរអាចញ៉ាំសារៈមេដរុងរឿងឲ្យឲ្យភ្លឺប្រចាំបាន លើកលើកទៅចាំទិញរុកដូចនោះអត់ទាន់ទេចាំហើយចែងជាងបាត់ណាបាត់ណាចង់តែកើតជាដាច់គឺកថាទៅចង់តែកើតជាមន្ត្រីអិសរៈធំក៏បាត់ណាទៅចង់កើតជាទេវតាក៏បាត់ណាទៅនិយាយមែនទេថាសម្បត្តិនៃសម្បត្តិមនុស្សទេវតានៅព្រឿនចែងបាត់ណាបាត់ណាយ៉ាងណាបានយ៉ាងនោះលោកឲ្យតទៅប៉ុណ្ណឹងលោកឲ្យមានអាយុវត្តកោសនវត្តកោសរីវត្តកោយសវត្ត ទៅកោវែងហោហើយអត់ឯងទៅស្មាយ៉ាងនេះបានយ៉ាងនេះតែចាញ់កថាទៅចុះទៅលើជាបញ្ញខេតជាស្រែបឹងដូចស្រែអញ្ចឹងយើងចង់យើងចង់យកយើងចង់បានស្រូវខ្សាយយើងយកពូជខ្សាយទៅស្ទុំបើយើងចង់បានដំណើរយើងយកពូជស្រូវដំណើរទៅស្ទុំទៅបើចង់បានមានចិនដាក់ពូជមានចិនទៅវិញយើងថាណាដងតែពុទ្ធជាបញ្ញខេតអញ្ចឹង ទៅធ្វើបន់តាមប្រាថ្នាទៅដុំពេលនេះសាធុជនហើយដល់អស់អាយុសង្ខារអំពីនេះទៅស្លាប់ទៅទៅកើតជាទេវតាហើយសុខដល់មកក្នុងសម័យខាងក្រោយមកបានទៅកើតនៅក្នុងទៅពលអាមា នឹងអ្នកបំរើស្ដេចនៃការពារស្ដេចដែរចំណាយចំណងមួយយូរអំពីក្រុមទៅនសីហើយដល់ពេលចឹងទៅមានថ្ងៃមួយពេញហើយពេញកំឡោះហើយពេញកំឡោះមានថ្ងៃមួយគឺ ឯងគេធ្វើបន់នោះគេហៅបន់អ្នកខត្តរិទ្ធបន់នេះគេលេងនៅវាំងវាំងផ្ដាច់នៅរំត្រីប្រតិនិជាតិរបស់ដាច់ក្នុងសម័យនោះមហាជនទាំងអស់តែងនាំគ្នាទៅមើលលបែងលបំប្រជាប្រិយទាំងអស់នោះដល់អញ្ចឹងកូនហ្នឹងកូនកូនហ្នឹងសឹងឃើញគេលៀកពាក់កៅល្អ ចង់បានចពុតល្អឲ្យល្អសុំម្ដាយហើយម្ដាយក៏អត់មានអីល្អ មាននៅសង្កត់ឆែកក្រាស់ទៅណាទេមិនលៀកទេលៀកទៅចូលពីមិនចុះទេខ្ញុំមិនលៀកទេសង្កត់អីឆែកក្រាស់ហើយចេះតែមកពៀនលៀកក្រាស់ហើយចេះហើយបានម្ដាយទៅអោកូនអើយក្នុងផ្ទះយើងគ្មានសង្កត់អីល្អជាងនឹងក្រៅពីប៉ុណ្ណឹងទេទេបើគ្មានអញ្ចឹងខ្ញុំទៅអោ បានហ្នឹងចាំមិនរៀបទេសពុតអញ្ចឹងវាមិនពាក់អញ្ចឹងចាំមិនរៀបទេបានម្ដាយបាត់ទៅ កូនត្រូវដឹងណាស់ចិត្តម្ដាយមិនមែនឲ្យកូនឯងព្រមលើកពុតល្អទេចិត្តចង់ឲ្យកូនឯងធ្វើស្ដេចព្រះរាជវិស័យក្នុងថ្ងៃនឹងរបស់ព្រោះមហាក្របនោះទៅទីវង្គតអស់7ថ្ងៃទៅហើយហើយមហាក្របនោះមានតែកូនស្រីអត់មានកូនប្រុសម្ល៉េះហើយតកូនស្ដេចកាលណាអត់មានកូនប្រុសដាច់ទូដែរ មិនអាចថែទាំវងតកោនឹងបានទេអត់យកកូនស្រីនឹងមកសោយរាជទេគឺយកតែប្រោសទេហើយដល់ពេលអញ្ចឹងទៅកូននឹងក៏សុំដល់សាមុខសុំតែខ្ញុំបានអញ្ចឹងឲ្យអធ្វើដំណើរចេញទៅខំខោឲ្យមកទៅឲ្យចាស់ចាស់នេះបុណ្យបុណ្យដែលបានធ្វើទុកនៅក្នុងសម័យបច្ចេកពុទ្ធនឹងចិត្តបរិស័ទ ទាំងឡាយដាស់គ្រឿនបរោះនឹងឲ្យដើរទៅចំទិសដៅគាត់ក៏ដើរកំដៅទៅទិសខាងកើតនៃអោឈៀតទៅដល់ឃើញថ្មមួយហៅថ្មមៀងគុលរបស់ស្ដេចវាថ្មហ្នឹងដើរថ្មអង្គុយទៅកើតសេរីសួស្ដីរបស់ស្ដេចនៅក្នុងអោឈៀតទៅដល់ហ្នឹងគាត់ដេកយកកម៉ាហ្នឹងទទួលក្បាលចិត្តដេកលើសនុកអខេទៅយាអំពីបារោ អាមាត្យមន្ត្រីទាំងអស់នៅក្នុងវាំងកើតអង្គប្រជុំជំនុំគ្នាថាឥឡូវនេះព្រះមហាក្សត្ររបស់ផងយើងអស់អាយុ7ថ្ងៃហើយហើយរាជបុត្រគ្មានមានតែបុត្រស្រីដូច្នេះតែគោស្ដេចចំណាមដែលគ្មានរាជបុត្រប្រុសទេមុខជាដាច់ពូដាច់ទុំហើយតើបានឲ្យណាណាសើរាជនោះ មិនបានណាដូច្នេះកូនស្បែកគ្មានចោះយើងមានតែវិធីផ្សងដើម្បីស្វែងរកណាមានបុណ្យវាសនាសម្រាប់ធ្វើស្បែកក្នុងដកតរបស់ផងយើងម្ល៉េះហើយគេក៏រៀបចំរត់ហៅបុកសរោះទាំងដោយសេះអាជានៃមានពណ៌ដូចជាផ្កាឈូកសោ អញ្ចឹងសេះតតែសេះបួតហើយបោះសរតនឹងអត់មានអ្នកនោះទេអត់មានដាក់បោទេនឹងយ៉ាវផ្សងព្រេងរត់អ្នកមានបត់ណាអត់មានលេសារថៃបើកបោទេសេះនឹងដើរទៅកណាទៅទៅគេលែងចោលយ៉ាងហ្មង គាត់អតិថានថាបើសិនជាអ្នកមានវាសនានៅចំទិសណាសូមអរតនេះធ្វើដំណើរទៅកាន់ទិសនោះ ហើយដូរដងត្រីវានៅពីក្រោយវាហែពីក្រោយហមអញ្ចឹងទៅហើយយើងអំពីរត់ហ្នឹងដើរទៅកម្មពីខាងកើតទៅដល់ទៅជួបនឹងកុមារដេកមិញបរោះដេកមិញទៅដល់នៅដល់ដបងទៅដល់វិលនៅនឹងបីជុំវិលនឹងអត់ទៅណាទេគេហៅតាកចឹងតាកចឹងបរោះហ្នឹងបីជុំពេលហ្នឹងក្រោលហាត់ណាពីលក្ខណៈឃើញអញ្ចឹងចាប់បើកជើងមើល ដៅទឹកពុតលើបានជាងលក្ខណៈស្ដាច់អូស្ដាច់ថែមដីយើងទៅនេះណែនេះបាតជើងណានេះបាតជើងជាលក្ខណៈស្ដាច់ថែមដីបើអញ្ចឹងប្រគំដូរដំត្រីហ្មងប្រគំកិលឡើងនោះបើឡើងរឿងអីយ៉ាងម៉េចអីយ៉ាងម៉េចទៅខាងណាមកខាងណាដូចជាផ្ទាំងគឺបបិទ្ធដល់សមត្ថភាពព្រះអង្គជាបរិជា ជាបុគ្គលសំគួរឡើងទៅរៀបគ្រប់គ្រងនគរពរិនិស័យរបស់ទូបង្គំទាំងអស់គ្នាហើយអីបើចុះស្ដេចណែឯងទៅណាដល់ពុតព្រះអង្គស្ដេចទូបង្គំអស់ប្រជជន7ថ្ងៃហើយចុះពរិជ្ជបុត្រត្រាមានទេបុត្រីមានទេដល់អត់ទេមានតែបុត្រីបុត្រាអស់អាបើថាយើងអាចទៅរៀបបានអបច្ច័យយើងដល់ ពេលនោះរៀបចំមណ្ឌបចៅរោងអភិសេកធ្វើពិធីអភិសេកនៅចំតំណងត្បូងហើយគោបង្អោនសំពុតដល់សាច់ទិនដែលមានតម្លៃ1000កហបណៈទៅថ្វាយមហាក្សត្រក្រោយនេះណាមសពទេសពុតមិនសាទេមានសពុតវាអស់ថ្លៃតែមិនដឹងក្នុងវាំងនៅក្នុងនេះទៅស្អាតទៀតអត់កើតទេសពុតនឹងមិនសាទេបបពុតព្រះអង្គក្នុង វាំងគ្មានសពុតអីលឹះនឹងទេអេបើគ្មានទេឲ្យចៅឲ្យរវងខឹងគៀឲ្យទៅជឿមានមកយើងមកទៅជឿដាក់ទឹកកាន់ទៅជឿចោះទៅនឹងបឹងទៅដល់ជ្រោយផែនដីពីខាងកើតគ្រាន់តែជ្រោយផែនដីភ្លៀងដើមចាប់ដល់ព្រឹកអស់ឡើង8ដើមនឹងដើមជឿចិត្តសុទ្ធហ្មងជ្រោយព្រឹក8ទិសអស់មកគ្រប់32ដើម32ដើម ហើយតាំងតែពីដើមនឹងដើមឈើនឹងគឺថាបើព្រះមហានគរពីរានសីទាំងអស់ ដើមឈើនឹងសម្រាប់សម្រេចនៅសម្លៀកបំពាក់គ្រឿងអភរណៈបិទបាំងកាយនឹងព្រះអង្គចង់បានអីបាននឹងពេលឯងព្រះមហាក្សត្រមាននាមថាប្របាទលុនតរាជបានឲ្យគេវាយស្គរពេញនគរពរិនិស័យប្រកាស5ថាកូនស្ត្រីទាំងឡាយឈប់ក្បាញទៅនាំគ្នាទាំងអស់មកយកសម្លៀកបំពាក់អំពីដើមឈើទាំង32ដើមនេះគឺនគរពរិនិស័យហាក់ ដូចជាមនុស្សម្នានៅក្នុងគ្រឿងគេហៅថាឧត្តរបរុទ្ធិហើយក៏ឡើងជិះលើកដំរីយ៉ាងពុលធ្វើដំណើរឆ្ពោះទៅកាន់នគរអភិសេកគឺថាបានព្រះរាជបុត្រីនឹងជាមហេសីជាមួយនឹងព្រះមហាក្សត្រអង្គក្រោយនេះទៅ ហើយដល់តែពេលខ្លួនចាស់ទៅក៏នាំវាដោះដាល់អាប្រគុណចេញអំពីបរមរាជវាំងទៅធ្វើសមាធិធ្វើសមាធិលែងនៅវាំងឲ្យចាស់ចាស់ហើយចេញទៅធ្វើសមាធិទាំងស្បទាំងស្បមេចរិយាទាំងពីរហ្នឹងហើយដល់ពេលចឹងទៅក៏បានឈានបានអភិញ្ញាអាយុសង្ខា មកពីនឹងទៅទៅកើតជាព្រំលោកមកទៀតទៅដកមកពីព្រំវិញនៅក្នុងសម័យព្រះយើងឯងគឺប្របាទមុនតរាជនឹងក៏បានជាប្រមហាកតបៈកថាមហាកតបៈខែ បានចំណែកលទៀនក្នុងចិត្តនឹងទៅហើយចំណែកខាងមហេសីនោះបានមកជានាមសត្វជាពិការឡាណីសត្វជាពិការឡាណីក៏បានសញ្ញារហ័តក្នុងបច្ចុប្បន្នក្នុងសម័យព្រះហ្នឹងទៅនេះអានិសង្ឃចំពុទ្ធសាធុជនដែលបុគ្គលបានធ្វើទឹកក្នុងចិត្តហើយក៏រមែងញ៉ាំបរោះ ញ៉ាំកដុំពីរនោះយើងគិតមើលមានប្របាអីយូរអត់ធ្វើបន់ប្រពុតនឹងហួយស្លាប់ទៅទៅកើតខាងសួរចុះទៅខាងសួរមកកើតតកលរាជទេមិនបានធ្វើស្ដាច់ណែរាជតែធ្វើស្ដាច់ដោយសារអំណាចបុត្រដល់ចេញពីនឹងទៅទៅកើតជាព្រំ មកពីព្រំវិញមកកើតជាមនុស្សមរាទៀតមកទៀតមកដូចគ្មានតបាធ្វើសែណាប្រមាណផងឲ្យតែធ្វើបន់ច្រើនវាស្រួលហ្មងអញ្ចឹងបានថាប្រាជ្ញាក្តីរូបក្តីពណ៌សម្បល់កាយក្តីត្រង់ស្វាយល្អ បីឲ្យតែល្អលើរូបអស់នឹងបានឋានៈគឺការងារធំធំរហូតដល់វណ្ណៈស្ដាញ់សុទ្ធតែកើតឡើងដោយសារអំណាចបុត្រអំណាចកុសលធម៌ដែលខ្លួនបានសន្សំទុកក្នុងចិត្តហើយអ្នកដែលបានអ្នកដែល មានទ្រព្យសម្បត្តិក្តីអ្នកដែលមានយុទ្ធសាស្ត្រថ្នាក់ខ្ពស់ក្តីមានសេចក្តីសុខគ្រប់យ៉ាងដីគឺសិតតែមកអំពីបុណ្យទាំងអស់ដោយពេលហ្នឹងលោកឯកឧត្តមហ្នឹងគាត់ធ្វើបុណ្យវិមុតមកច្រើនហើយដល់ក៏មកធ្វើបុណ្យច្រើនអត់បានប៉ុណ្ណឹងទេណាធ្វើបុណ្យច្រើនណាបានបានលើកក្នុងប្រកោមានបណ្ណៈមានទស្សនៈធៀបដល់គាត់ទៅធ្វើបន់រហូតហ្នឹងមិនងាយមិនងាយបាន ធ្វើតូចទេនៅតែធ្វើធំទៅរហូតលោកបននឹងទ្រាំទ្រគឺទ្រាំទ្រនៅទ្រព្យសម្បត្តិនៅយសស័កនៅរាងកាយនៅជីវិតនៅសេចក្តីសុខនេះបាត់ឲ្យសយុទ្ធឲ្យជ្រះទេប៉ុណ្ណឹងត្រត្រង់ជាប់ការពារជាប់ហើយអ្នកដែលធ្លាក់បនធ្លាក់ស័កមានមកពីអីទេមកពីអត់បានធ្វើបនហ្នឹងឯងហូបតែបនចាស់មានល្អ ពេកមានបុណ្យស័ក្តិច្រើនធំមានបរិបារច្រើនលែសបាយពេកទៅភ្លេចឃើញបុណ្យនៅដល់ភ្លេចឃើញបុណ្យប្រហែលគ្នានឹងអ្នករកពីចំនួនអញ្ចឹងជួយបានលុយមួយលានមកអត់គិតយកមួយលានដល់ទីនេះគិតពីចាយចាយយូរយូរដកចាយដកចាយដកចាយក៏អស់អើយអស់អានេះចាយដល់អានេះបានអីយកទៅទីទៀតអញ្ចឹងសុំទានគេម្ដង អញ្ចឹងបានប្រពុតជាម្ចាស់លោកសម្ដែងហេតុផលអ្នកធ្វើបុណ្យពីអតីតមកឲ្យផលក្នុងបច្ចុប្បន្ននេះបានស័កបានយល់បានសុខចម្រើននេះឲ្យផលចាស់តែដល់ពេលធ្វើបុណ្យក្នុងបច្ចុប្បន្ននេះសម្រាប់ជំនួយព្រោះថាដល់សម្បត្តិទុកសម្បត្តិនេះឲ្យចម្រើនឡើងនៅក្នុងជាតិនេះតទៅមកឲ្យសម្រាប់ប្រាក់លោក ជារឿងកុសលធម៌ជួយមនុស្សជួយអតិពលជួយយុទ្ធសាស្ត្រជួយពុទ្ធសម្បត្តិជួយជីវិតជួយរាងកាយសម្រាប់វាដៃទៀតច្រើនគឺតរធ្វើបន់ច្រើនដូចស្មាបានពីស្មាមកចឹងមកជាបោតមួយខ្លាយខ្លួនទៅជាស្បាញ់រហូតដល់បានសម្ដេចព្រះនិព្វានជាបរិយោសា ធម៌ទាំងឡាយ3ប្រការទាន1សិល1ធាវនី1ទានគឺបានដល់ការឲ្យឲ្យនោះគឺបានដល់ឲ្យនៅវត្ថុគឺមានឲ្យនៅស្បងស្បៃត្រៃជីវរអាហារបណ្ឌបានទីដេកទីអង្គុយនិងភេសជ្ជៈ ការឲ្យនេះគឺបុគ្គលក៏បីឲ្យដល់ពិខុឬក៏សំណេររបស់ក្នុងពុទ្ធសាសនា និងមូលធនមួយទៀតបានដល់ការឲ្យ នៅវត្ថុទាំង10យ៉ាងមានបាយទឹកសម្ពុតយន្តជំនិះផ្កាកម្រង គ្រឿងក្រអូបគ្រឿងលៀមទីដេកទីសំណអាស័យគ្រឿងប្រទីគឺចង្គៀងគោមដល់ជនណាម្នាក់ឬក៏ដល់សោធារណជនណា ទូទៅនៅក្នុងលោកនោះឈ្មោះថាកាឲ្យ បុគ្គលដែលជាអ្នកធ្វើទាននេះឯងកើតនៅក្នុងសង្សារវដ្តតែងសម្បូរដោយសម្បត្តិទី2សិលសិលគឺបានដល់សេចក្តីសង្រួមគឺមានតាំងអំពីសិល5សិល8ហើយឧបោសថសិលសិល10ហើយអតិកសិលឬក៏សិល4របស់ភិក្ខុ សលនេះដែលបកុលបានកាន់យកបានរសាយកខំប្រឹងរសាខំប្រឹងដកហាត់ឲ្យស្អាតផូរផង់បរិសុទ្ធតាមបើកើតនៅក្នុងសង្សារវដ្តគឺជាបុគ្គលសម្បូរទៅដោយរូបតាមមានរូបនឹងពេញលេញមានរូបនឹងចម្រើនឡើងរូបនឹងក៏ថារូបល្អពណ៌ល្អសន្តានល្អទ្រង់ទ្រាយល្អ ហើយរូបនេះអាចរស់នៅបានយូរបានវេដល់អាយុកាប់3ភាវនាការអប់រំការចម្រើនបកខាត់ចិត្តគំនិតឲ្យបានស្អាតឲ្យបានបរិសុទ្ធដល់អំណាចនៃភាវនាក្នុងការចម្រើនសមថៈភាវនាក្តីវិបស្សនាភាវនាក្តីសមថៈភាវនាគឺជាធម៌សម្រាប់ចម្រើនឲ្យស្ងប់ ហើយវិបស្សនាព្រាមនីគឺជាធម៌សម្រាប់ចម្រើនឲ្យកើតបញ្ញាបុគ្គលណាដែលបានអប់រំចម្រើនអប់រំចិត្តដោយសមថៈភានានិងវិបស្សនាភានាគឺធននេះជាបច្ច័យឲ្យកើតប្រាជ្ញានៅក្នុងលោកនេះការបើមិនទាន់ដល់ប្រណិពានទេក្នុងចិត្តណាក៏ដោយអត់តែកើតក្នុងសង្សារវដ្តតែសម្បូរទៅដោយប្រាជ្ញា គឺមានសេចក្តីយល់ដឹងដូច្នេះធម៌ទាំងឡាយ3ទាន1សិល1ធៀមនីមួយបើបុគ្គលបានអប់រំ បានចម្រើន បានឲ្យទានផងបានរក្សាសិលផងហើយអប់រំចិត្តទៀតផងដូច្នេះបុគ្គលនោះកើតនៅក្នុងសង្សារវដ្តតែសម្បូរទៅដោយ មកកថាបរិបូរដោយសម្បត្តិ3គឺទ្រព្យសម្បត្តិ1រូបសម្បត្តិ1និងបញ្ញាសម្បត្តិ1ដូច្នេះសាធុជនពុទ្ធបរិស័ទទាំងឡាយដែលជាអ្នកចង់បានកើតឡើងនៅក្នុងលោកមានទាំងទ្រព្យសម្បត្តិមានទាំងរូបសម្បត្តិនិងបញ្ញាសម្បត្តិនោះ ក៏គប្បីខំប្រឹងបរិច្ចាគទានឲ្យបានច្រើន ហើយរសាសិលឲ្យបានបរិសុទ្ធហើយអប់រំចិត្តអប់រំចិត្តឲ្យបានល្អនៅក្នុងលោកទៀងសិលពីវនីធម៌ទាំងឡាយបីនេះឯណាដែលបុគ្គលបានអប់រំបានចម្រើនឲ្យច្រើនហើយជាធម៌ជាបច្ច័យជាកុសលធម៌នាំឲ្យសត្វបានសុខនៅក្នុងមនុស្សទេវតា ហើយក្នុងទីបំផុតក៏រមែងកុសលធម៌នេះញ៉ាំងបកលនោះឲ្យបានសម្រេចធម៌ថ្នាក់លោកតរៈរួមមានសតាបតិញៈជាខាងដើមលោកកតរៈធម៌ដែលបញ្ញាតម្រុះទំនាយឲ្យកលបានឲ្យសម្រេចបាននោះលោកត្រាសំនៀនកម្មាវចរៈកុសលដាក់ទៀងសោភៀងនេះទីហេតុជាបច្ច័យ ដូច្នេះបុគ្គលត្រូវការធ្វើដំណើរទៅកាន់សន្តិភាពនោះគឺត្រូវតែអប់រំត្រូវតែធ្វើទានសិលភាវនាឲ្យបានច្រើននៅក្នុងសង្សារនេះ ព្រោះលោកកត្រធរដែលកើតឡើងបានវាអាស្រ័យនឹងកម្មាវជ្រធរដែលជាលោកយៈនឹងជាបច្ច័យបើសិនជាមិនមានកម្មាវជ្រៈកុសលធម៌នឹងឯងជាបច្ច័យទេបុគ្គលមិនអាចមានប្រាជ្ញា ដើម្បីទំនុះទំនាយទៅរកអ្នកផលប្រាំនិព្វានបានឡើយដូចជាសម័យកាលនៃប្រារយៈទាំងឡាយនៅក្នុងសម័យពុទ្ធកាលបានសម្រាប់ឋានៈសោតាចក្រពៀនណា ទាឬក៏អរហន្តដែលបានចាស់ដឹងឡើងក្នុងអាស្រ័យចាស់ដល់ធម៌ក្តីក្នុងការចម្រើនកម្មដ្ឋានណាមួយក្តីក៏សុទ្ធតែស្របជំសំអប់រំនៅទីសិលភាពនេះអំពីអតីតជាតិទាំងអស់